តិចតិចកាច់មកវិញកុំជន់ជន់តែអានឹងបានហើយជន់នេះអានឹងជន់តែមួយហៀងបានហើយកាច់វាមកវិញហ្នឹងហើយចុះបើយើងចង់តម្លើងខ្លាំងយើងនឹងធ្វើម៉េចយេតម្លើងខ្លាំងអីចេះបើកតែប៉ុណ្្នឹងសិនទៅទប់ចកោតតែអានឹងសិនទៅស្មានផ្លូវឲ្យត្រូវសិនទៅអឺទៅមុខចឹងសាមអា ទៅតាកាច់កោតវារៀងមកត្រង់ហ្នឹងប៉ណ្ណឹងត្រង់ហើយស្មើហើយចាំបាត់ភ័យចាំជន់ហ្គាបើអត់ជន់ផើបជើងមកផើបជើងទីទៀតហ្នឹងផើបអស់នៅហើយកាច់វាវិញ បាត់ភ័យនៅបាត់ហើយផ្លូវកំទួនអាមើលភ្នំហ្នឹងប៉ុណ្ណឹងត្រង់ហើយទៅរកឡើងវាលបត់តើមួយខ្ញុំចេះតិចខ្ញុំលឿនពេក សบายចិត្តអត់សบายស្រែមានអត្តភាពទីមើលសบายអូយសบายញឹមតោមានឡានមកក្រោយអត់មើលកញ្ចក់ខ្លួនឯងកុំលឿនពេកមើលកញ្ចក់ខ្លួនឯងថាមានឡានមានម៉ូតូអត់មើលខាងនោះជើងដកជើងមកកុំយើងទុកតែប្រាងទៅវាឈប់ឈប់ប្រអន់តិចតិចតិចតិចតិចតិចចាប់ប្រាងតិចតិចតទៅមុខទៀតចាំត្រូវកន្លែងបត់ កន្លែងវាលបត់ទៀតឲ្យបត់ទៀតតទៀតកងតិចតិចបានហើយកុំលឿនពេកបើយកចេះបើកដំបងជើងsangខាងក៏បានដែរ តែគេចបើកគេបើកជើងជាងកាច់វាមកកាច់កុំកាច់ទៅនឹងខាងវាជន់ប្រាំងទេកាច់វាតិចទៀតមកហ្នឹងហើយលាវាវិញមកហ្នឹងហើយទៅត្រង់លាវាត្រង់វិញហ្នឹងហ្នឹងហើយកងវាប៉ុណ្ណឹងរហូតទៅ เลือนไหม